អឺអូខេសួស្តីបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការស៊ី reward online ហើយក៏ដូចជារបៀបនៃការស៊ីប្រជាហ្នឹងហើយហើយខ្ញុំជឿថានគរថ្មីចិត្តចេញហើយវាសល់ត្រឹមតែមួយថ្ងៃឬក៏ពីរថ្ងៃទៀតទេអញ្ចឹងនគរថ្មីនឹងចាប់ផ្ដើម start ហើយយើងលេងកំសាន្តទាំងអស់គ្នានៅនគររាជហ្នឹងហើយអូខេហើយក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ review តាក់ទងទៅនឹងរបៀបនៃការស៊ីប្រជាទី1ហើយនឹងរបៀបនៃការស៊ី reward online យើងប្រើកម្មវិធីមួយនេះគឺវាមានលក្ខណៈងាយស្រួលមែនទែនប្រហែលថ្ងៃនេះខ្ញុំរវល់ផងហើយខ្ញុំក៏អត់សមមានពេលតេស្តទៅលើកម្មវិធីមួយចំនួនអូខេថ្ងៃនេះខ្ញុំនឹងចេញវីដេអូហើយអូខេអឺដំបូងខ្ញុំមាន file 3អ្នកនរនេះអ្នកត្រូវប្រើណាហ្នឹងហើយកម្មវិធីនេះ3នេះគឺទី1គឺនេះនេះគេហៅកម្មវិធីនេះគឺ C++ គេណាហ្នឹងហើយឬក៏គេហៅមួយទៀតគេហៅវាស្អីគេ Visual នេះនេះ Visual C បូកបូកហ្នឹងហើយហើយវាមាន2ទី1គឺ file 86អឺទី2គឺ64អា86 64វាសម្គាល់តាមប្រភេទ Windows ឯងវាមាន Windows 64 64 bit ហើយនឹង32 bit ហ្នឹងហើយតែឥឡូវវាឡើង86ហើយធ្វើមិនសម្គាល់ថា Windows នេះជាប្រភេទ Windows អីគេបានអ្នកទាំងអស់គ្នាមកស្ដាំលើ my computer នេះយកពាក្យ property នេះមកហ្នឹងហើយអ្នកទាំងអស់គ្នាមើលកន្លែងនេះអីហ៎អញ្ចឹង Windows ដែលខ្ញុំប្រើពេលបច្ចុប្បន្នគឺ64 bit ហើយចំពោះកម្មវិធី2នេះអ្នកទាំងអស់គ្នាអាច download ពី Microsoft ក៏មានដែរណាកម្មវិធីលក្ខណៈ free ទេ download ពី Microsoft បានណាហ្នឹងហើយហើយយើងយកមកគឺយើងចាប់ផ្ដើមធ្វើការតឡើងវាប៉ុន្តែបើសិនជាករណីអ្នកទាំងអស់គ្នាអត់តឡើងកម្មវិធី2នេះទេយើងបើកមកគឺ error ហ្មងឥឡូវខ្ញុំឧទាហរណ៍មើលសិនណាអូខេយើងប្រើនេះបែបនេះខ្ញុំសុំ remove ចោលសិនអូខេណាអឺដំបូងយើងចុច tray tray នេះមកអ្នកទាំងអស់គ្នា តមកទៀតយើងទៅរកទីតាំងរបស់ CX ដែលយើងដាក់អូខេខ្ញុំដាក់ក្នុង ID នេះចែកលើនេះមក open ណា add បញ្ចូល add វាមួយទៀតចុះនេះអូខេ add វាជាលើកទី2អីបន្តមកទៀតយើងធ្វើការ add file នេះចូលនេះបោក1 បូក2អូខេចឹងយើងបូកបាន2ហ្នឹងឯណាហើយអា2 file នេះអ្នកទាំងអស់គ្នាចាំតាមម៉ាត់ចែរាល់ថ្ងៃអ្នកទាំងអស់គ្នាលេងបើកជាមួយ គេឧទាហរណ៍ថាខ្ញុំបើកមួយពណ៌ file នេះឯងឈ្មោះវាព្រោះនៅក្នុង folder CX មាន2នេះខ្ញុំចូលទៅមើលកន្លែងទីតាំងឲ្យមើលឃើញមាននេះមួយនេះមួយអ្នកខ្លះណាលេងតាមអានេះអ្នកខ្លះណាលេងតាមអានេះណាចឹងប្រហែលហ្នឹងមកហើយបន្តមកទៀតយើងធ្វើការបើក hero មកហើយចាំយើងឲ្យជីក file វាអូខេបែបនេះណាចូលមក ខេបែបនេះមកអត់តែខ្ញុំវានៅចិត្តផ្លូវចឹងរៀងលឺស្ដីឡានបន្តិចណាអូខេនេះជា NPC ស៊ីប្រាចាយើងចុចចាញ់ហើយនិយាយដល់ពេលយើងប្រើ file គឺវារត់មកខាងនេះដែរចឹងយើង eject វាមកនេះឲ្យវានេះលើ file នេះណាព្រោះខ្ញុំបើកមកនេះអូខេឃើញទេវាដាក់ error នេះ error DL នេះឃើញទេហ្នឹងហើយវាដាក់ error បែបហ្នឹង អញ្ចឹងដើម្បីកុំឲ្យវា error បែបហ្នឹងអ្នកទាំងអស់នេះតឡាកម្មវិធីដែលខ្ញុំប្រាប់ហ្នឹងអូខេឥឡូវខ្ញុំបិទ shout សិនណាអញ្ចឹងមកយើងតឡា2អឺបើអ្នកទាំងអស់គ្នាអត់ច្បាស់ថាកម្មវិធីណាប្រើត្រូវជាមួយ Windows ណាទេតឡាទាំង2ទៅហ្នឹងហើយខ្ញុំឧទាហរណ៍នេះគឺខ្ញុំតឡាទាំង2អ្នកទាំងអស់គ្នាមើលតែម្ដងអូខេប៉ុណ្្នឹងមកចាប់មួយណាឲ្យវាដើរបន្តិចសិនទៅហើយយើងតឡាមួយទៀតបាទអ្នកទាំងអស់គ្នាអត់តឡាអា2នេះទេវា error រហូត ហើយកម្មវិធី2នេះដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺ free ទេនៅក្នុង Microsoft website របស់ Microsoft ហ្នឹងហើយអូខេពីប្រព័ន្ធនឹងចប់រួចអ្នកទាំងអស់គ្នា អាចធ្វើការបើក file នេះបានហើយណាចាននេះមិញខ្ញុំធ្វើឲ្យមើលរួចហើយណាហ្នឹងហើយខ្ញុំប្រើចានដែរមកបាច់ចាំដូរច្រើនទេចុច10បាក់คลิกលើនេះ file ដែលខ្ញុំប្រើអញ្ចឹងកន្លែងនេះខ្ញុំប្រាប់ចឹងហេតុអី add ចូល2ពីមានឈ្មោះវានេះហ្នឹងហើយ អ្នកទាំងអស់នេះអាចចំណាំមើលខ្លួនឯងទៅអ្នកទាំងអស់នេះរដោះចិត្តបើកលេងតាមណាបើកលេងតាម file មួយនេះឬក៏លេងតាម AJX online នេះអាហ្នឹងស៊ីសងដូចយើងទេអូខេចូលហើយនេះណាអូខេប៉ុណ្ណេះប៉ុណ្ណឹងរួចអ្នកទាំងអស់នេះចុចលើនេះមកនេះភាសានេះរបស់យើងហ្នឹងហើយហើយយើង eject អ្នកនរអាចគ្រីសកន្លែងនេះក៏បានដែរឲ្យវាអូតូឲ្យយើងចូលមួយណាវាវាជីកអូតូមួយហ្នឹងប៉ុន្តែអានេះខ្ញុំឧទាហរណ៍អ្នកនរមើលស្រួលទេអញ្ចឹងពេលបច្ចុប្បន្នអានេះអត់ចាញ់ទេណាឃើញទេហ្នឹងអានេះក៏អត់អានេះចាញ់ភាសានេះវាជា NPC ដើមមុនវាអញ្ចឹងខ្ញុំចុចយ៉ាងមើលនេះនេះណាអូខេឃើញលុបទាំងមកហើយអញ្ចឹងគឺចាញ់អសរក្រហមបែបនេះមានអ្នកដើរហើយហេស៊ីបានហើយចង់ស៊ីប្រជាស៊ីបានណាណាហើយចំពោះកន្លែងទីតាំងទៀតចាំតិច នៅអឺទីតាំង C ឡើងហ្នឹងមួយទៀតតាម browser អ្នកទាំងអស់គ្នាចង់ហោះឆ្លងក្រុងមិនក៏ដោយហើយអ្នកទាំងអស់គ្នាចង់បើកម្ដង10 20 hero ក៏ដោយនៅកម្មវិធីមួយនេះប្រើតែមួយ គឺវា work all hero តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាចង់បើក4 10 hero ក៏វានៅតែដើរដែរហ្នឹងហើយ browser អ្នកឃើញទេនេះជីបាចាអូខេណាឃើញទេហ្នឹងហើយហើយចំពោះនៅ choose នេះតាក់ស៊ី device online តែខ្ញុំរៀងលឺឡានតិចដូចខ្ញុំប្រាប់អញ្ចឹងដោយសារខ្ញុំវានៅចិត្តចិត្តផ្លូវធំនេះ Sirivat online នេះ NC មួយនេះនេះហេនេះឲ្យយើងមកដល់ចិត្តដល់ហើយវាចាញ់នេះហេ Sirivat online បានហើយយើងក៏អាចមកស៊ីនៅកន្លែងនេះបានដែរចំពោះជា point អើចំពោះប្រជានេះតាមមួយនេះអត់តន់ចាញ់ទេនេះលោតហើយឃើញទេនេះដល់ពេលដែលវាលោតបែងភាគយឃើញឃើញលោតចេញមួយទៀតទេចាំមានថា NPC ចូលមួយទៀតឃើញចាំតិច គ្នាចាញ់ហើយអូខេអញ្ចឹងនេះមានថាយើង exit file បានជោគជ័យហើយហើយអ្នកខ្លះណាអូពិបាកណាស់បាទដែរហើយពិបាកក្នុងការតឡើងថាអីហើយពីខ្ញុំមិនចំចង់និយាយទៅចេះតាមពិតបើខ្ញុំមានពេលហើយខ្ញុំចេះហើយខ្ញុំតែសរសេរអ្នកទាំងអស់គ្នាឲ្យគាត់ថាកម្មវិធីខ្លះយើងត្រូវការទុកដូច crack crack TV auto អាហ្នឹងខ្ញុំលក់វិស័យគេយើងត្រូវយើងក៏ត្រូវការត្រួតត្រងខ្លួនឯងខ្លះដែរមិនមែន យើងដាក់ទៅដឹងអាហ្វ្រីដឹងអាហ្វ្រីចោះលុយបង់ខ្លាច់ទឹកខ្លាច់ភ្លើងយើងរោពីណាមកបង់ហ្នឹងហើយអូខេស៊ីកាតានេះបាយភាកដែរតានេះអត់ចាញ់ទេស៊ីបានតានៅនេះទេតានេះអត់ចាញ់ទេអូខេយើងតើមើលនៅនេះមួយទៀតនេះនិយាយទៅហោះឆ្លងកង់មកឆ្លាញ់ហើយកម្មវិធីនេះអ្នកទាំងអស់នេះបើកចោលអញ្ចឹងទៅណាអ្នកទាំងអស់នេះហោះទៅណាហោះទៅនឹងបាច់បិទវាទេ ហើយយើងបើកស៊ីហើយយើងបិទវាវិញទៅហ្នឹងហើយហើយចំពោះកម្មវិធី ពីរនេះអាមួយនេះអានេះអានេះគឺខ្ញុំតម្លាក់នៅក្នុង channel YouTube ខ្ញុំ link download គឺនៅក្រោម វីដេអូដែលខ្ញុំបានកំពុងតែ record នេះហ្នឹងហើយវាបាត់ online ណា easy easy ណាអត់មានអីពិបាកទេ នៅនេះដូចជាមានថាស៊ីប្រជាមួយដែរនៅនេះហេ GM ដកបាត់ទេខ្ញុំអត់ច្បាស់ដែរនេះថា GM ដកបាត់ដែរ អូខេអឺចំពោះនៅនេះនេះយើងអាចស៊ីជាមួយតា governor នេះបានណានេះឥឡូវតើមើលហ្មងទៅកុំឲ្យបាក់ប្រយនេះឃើញហ្នឹងហើយស៊ីតានេះក៏បានដែរតែមនុស្សច្រើនពេកបាក់ស៊ី អូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូនេះគឺមានប៉ុណ្ណឹងណាហើយចំពោះ file 2 3នេះគឺខ្ញុំនឹងធ្វើការ zip ហើយនឹងឲ្យអ្នកទាំងអស់គ្នា download នៅ link ខាងក្រោមវីដេអូអូខេអញ្ចឹងខ្ញុំបើសិនជាករណីអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូខ្ញុំធ្វើនេះអ្នកទាំងអស់ជួយចុច subscribe និង follow channel ឬក៏ page YouTube ខ្ញុំផងហ្នឹងហើយអូខេអរគុណចំពោះការតាមដានអូខេអរគុណ